សួស្តីបងប្អូននៅក្នុង page សួស្តីបងប្អូននៅក្នុង YouTube ហើយនឹងអ្នកថ្មីបាទសម្រាប់ចូលរួមក្នុងក្រុម Telegram ណាបាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនអំពីការលាយចំណីឃ្មុំណាបាទអញ្ចឹងគឺបើសិនជាយើងចេះលាយចំណីឃ្មុំ វាប្រៀបដូចថាវាជោគជ័យបាន20 30%ហើយពីព្រោះចំណីឃ្មុំវាគឺជាផ្នែកមួយសំខាន់ក្នុងការចិញ្ចឹមឃ្មុំ បើមិនចេះលាយចំណីឃុំទេអានឹងគឺជារឿងអនុធមបំផុតបាទអញ្ចឹងថាតើយើងត្រូវការលបាយនឹងស្អីខ្លះណាអញ្ចឹងខ្ញុំនឹងបង្ហាញបងប្អូនដូចតទៅអូខេបាទអញ្ចឹងទី1គឺយើងត្រូវការម្សៅសណ្ដែកបាទណាវាម្សៅសណ្ដែកថងបែបហ្នឹងយើងអាចទិញគេមកហើយនឹងពេលខ្លីៗទៀតអឺខ្ញុំធ្វើម៉ាស៊ីនម៉ាស៊ីនបានខ្ញុំនឹងកលាលោកពុក ធ្វើម៉ាស៊ីនបានខ្ញុំនឹងសិនខ្សែស្ដាយនៅខ្លួនឯងណាយើងនឹងទិញពីគេអញ្ចឹងខ្សែស្ដាយ1ស្ករស2ណាបើសិនជាយើងអត់មានអឺយើងអត់មានអាឡែងស្ករសទេយើងដាក់ទឹកឃ្មុំបាទដាក់ទឹកឃ្មុំវាអស់ច្រើនដែរណាឃ្មុំចឹងខ្ញុំនឹងដាក់ខ្សែស្ដាយ13ទេអស់ហើយអស់មួយថងបាទខ្សែស្ដាយ3 ជាធម្មតាយើងដាក់កសអឺសាស្ត្រដៃមុខកស2មានន័យថាកសថានេះ3ចានអានេះ6ចានអាហ្នឹងចឹងណាបាទតែថាខ្ញុំមានតែឃុំច្រើនអញ្ចឹងខ្ញុំប្រើកសនេះតែ3ចានទេហើយខ្ញុំប្រើតែឃុំលាយណា នេះនៅសល់ចាស់បាទចាស់ចាក់មកខាងណាចឹងអាលបាយមិញនេះចឹងយើងត្រូវមិនមួយមួយដូចមិញខ្ញុំធ្វើនេះដូចខ្ញុំបញ្ជាក់ឡើងវិញចឹងគឺអឺឲ្យសណ្ដែកមួយស្ករស2បាទចឹងបើយើងដាក់កន្លះគីឡូហើយសណ្ដែកស្ករស1គីឡូទៅបាទនឹងគឺជាលបាយពីមុខដំបូងគេបំផុតបាទ ណាយើងជាវាតប់តែសាស្កសចិត្តអស់ហើយអញ្ចឹងខ្ញុំប្រើតែខ្មុំជំនួសដោយសារតែខ្មុំនៅច្រើនបាទហើយតែខ្មុំក៏វាទៅខ្មុំវាស៊ីលឿនដែរបាទនេះគឺជាលបាយទី1អូខេចប់ ឥឡូវយើងចូលលបាយទី2បាទលាយជាមួយទឹកបាទលាយមួយទឹកទី2សិនណាបើថតតែប៉ុណ្្នឹងយើងអាចដាក់ទឹកស្ទង់មើលទៅណាបាទកុំបានលាយច្រើនពេកទឹកហ្នឹងយើងអាចថែមថយក្រោយបានអឺទឹកណាបាទអញ្ចឹងយើងលាយទី2ថតថាអឺ3ចានមកអញ្ចឹងយើងអាចដាក់ទឹកមួយផ្តិលឬក៏មួយផ្តិលកន្លះទៅកុំដាក់ច្រើនពេកដាក់មួយផ្តិលសិនក៏បានដែរណាបាទខ្ញុំនឹងចាក់បាយទឹកខ្មុំចូល នេះទឹកមុំណាមុំទឹកមុំកស៊ូបងប្អូនទឹកមុំសុតអូខេនេះគឺជាល្បាយទឹកខ្មុំហើយនេះបាទលំអងលំអងកាកោនេះវាវាវាអត់វាអត់ល្អបាទហាលអត់ស្ងួតល្អការនៅទៅកាកោហ្នឹងវាហាលទៅវាខូចបាទដោយសារមានថ្ងៃហើយយកមកខ្ញុំទុកឲ្យកូនណាតូនញ៉ាំ ហើយទុកនៅក្នុងទូទឹកកកទៅវាខូចវាជូរបាទចានឹងលបាយទី2បាទទឹកខ្មុំលំអងហើយបើសិនជានេះបងប្អូនទិញលំអងពីគេគេមានលំអងលក់វៀតណាមមកណាអានេះទៅដល់ពោពោក្មេងបាទយើងយកដាក់មកបើសិនជាគ្មានអាហ្នឹងទេយើងទិញអាម្សៅជ្រូកបាទម្សៅវីតាមីនជ្រូក B អងណាបាទយើងទិញយកមកដាក់ក៏បានដែរ EM បាទចឹង EM នេះបាទយើងអាចទិញ EM នេះគឺដើម្បីទុកកុំឲ្យទុបទុបកុំឲ្យចំណីរបស់យើងវាចាប់ផ្អូមអញ្ចឹងយើងអាចដាក់មួយថ្ងៃពីរថ្ងៃបើសិនជាអត់ EM ទេវាផ្អូមហើយបើវាស៊ីមិនអស់ណាបាទអញ្ចឹងហើយ EM ដាក់ទៅគឺវាជួយដែរបាទហើយ EM នេះយើងអាចប្រើវាសម្រាប់បាញ់ទូបាញ់អីក៏បានដែរលាយទឹកវិញតិចទៅបាទអញ្ចឹង EM នឹងដាក់ទៅដើម្បីការពារអឺនេះបាទបាទ ទៅដើម្បីការពារដាក់ពីរកម្មកនេះទៅ3កម្មកនេះទៅណាបាទដើម្បីការពារចំណីកុំឲ្យវាជូរផ្អូមបាទនេះចាប់ផ្ដើមលាវាជាវវាបាទខ្ញុំនឹងយកទឹកមកដាក់ថែមតិចតិចណាចឹងបើសិនជាបងប្អូនអត់មានទឹកឃុំតិចគឺបងប្អូនប្រើទឹកស្ករសឬក៏ប្រើលីងទឹកកាទេជាមួយលំអងហ្នឹងក៏បានដែរបាទមិនបាច់ប្រើស្ករសទៀតទេប្រើទឹកកាទេតែម្ដងទៅលាយ ហើយកុំចាក់ច្រើនចាក់សើបសើបមើលតិចតិចសុកចិត្តធ្វើម៉េចកុំឲ្យវារាវជ្រុលបើវាគូកយើងថែមទឹកបានតែបើវារាវជ្រុលពិបាកថែមសរសមស្អាតស្អាតថែមទៀតបាទអញ្ចឹងលបាយយើងថែមថែមឡើងវាខុសក្បួនខុសខ្នាតបាទតោះមកមកយកខ្សែស្អីយើងមកវិញយើងចាក់ចូល ណាចាក់ស៊ើបស៊ើបមើលណាចាក់សាក់មើលឲ្យលោវាជ្រាវជ្រុលវិញទៅអូចង់ឈុលនេះទឹកខ្មុំបាទអញ្ចឹងចំណៃហ្នឹងពួកខ្ញុំលាយវាសោតមើលយូរឆ្នាំដែរណាបាទមកតាមួយឆ្នាំពីរឆ្នាំអីដែរមកតារកឃើញ ហើយនឹងលាយត្រូវណាបាទចឹងការចែកដំណែកនេះ គឺសម្រាប់អ្នកថ្មីអ្នកថ្មោងដែលមិនដែលបានដឹងរបរហ្នឹងបាទចែកទៅអស់ហ្នឹងបាទថែមតិចទៀតណា បាទអញ្ចឹងសម្រាប់បងប្អូនដែលឃើញចំណៃខ្មុំចំណៃខ្មុំនៅលើ page ខ្ញុំហ្នឹងបងប្អូនថាខ្លះស្កកណោតបងប្អូនខ្លះថាស្កកហ្នឹងគឺអាហ្នឹងមិនមែនស្កកទេបាទហ្នឹងគឺកើតឡើងអំពីម្សៅសណ្ដែកទឹកខ្មុំកសបាទនឹងលំអងវីតាមីនបាទអញ្ចឹងវាមានច្រើនមុខណា ពេលខ្លះវាសិនជាអ៊ីអមយើងវាអត់ល្អអីវាដាក់ធ្វើបាទបាទបាទហ្នឹងបាយប៉ុណ្ណឹងគឺបានហើយ ប៉ុណ្ណឹងគឺបានបាទអត់ឲ្យរាវពេកទេប៉ុណ្ណឹងបាទពីព្រោះខែនេះគឺខែភ្លៀងតែណាយើងដាក់រាវជាងនឹងទៀតពេលដែលវាទៅភ្លៀងវាយំវាហៅយំបាទដូចស្ករត្នោតអញ្ចឹងបាទវាវាបើកជាទឹកថែមសំណើបើកចូលថែមវាធ្វើឲ្យទៅជារាកបាទទៅរាវអញ្ចឹងវាយើងវាចាក់ទៅបាក់ធុងគឺទៅបាក់ធុងវាស្អុយបាទបើទូឈើទូអីវាអាចជ្រាបទឹក បាទវាអាចបើកទឹក ចេញក្រៅក្នុងកាទូស្មាច់អីកណាវាអត់បើកទៅខាងក្រៅវានៅពាកពាកនៅក្នុងហ្នឹងអញ្ចឹងវាធ្វើអីក៏ខ្វក់បន្តិចធំក្លិននៅក្នុងទូបាទនេះខ្ញុំបាញ់ចៃបាទនេះអានេះអានេះហ្វុកម៉ូអាស៊ីតបាទខ្ញុំបាញ់ចៃណា បាយសម្រាប់ចៃសម្រាប់សម្ហើចឹងនៅខែហ្នឹង គឺកាលណាគេបាញ់អាស៊ីតបាញ់អីចឹងជាខែវស្សាបាទខែវស្សានេះជាច្រើនវាមានចៃមានសម្ហើអញ្ចឹងជាពេលដែលគេអត់ប្រមូលផលគឺគេប្រើថ្នាំសម្រាប់កំចាត់ពពួកប៉ារ៉ាស៊ីតពួកសត្វល្អិតដែលវាជាសត្វចង្រៃសម្រាប់ហើយឃ្មុំដែលបើកមក តាមវាអត់ស៊ីចំណៃទេនឹងសុទ្ធតែជារឿងរបស់អឺជារឿងបញ្ហាបាទជារឿងរឿងរឿងអាក្រក់មានន័យថាកូនខ្មុំកូនខ្មុំដែលស៊ីចំណីត្រូវស៊ីចំណីហ្នឹងពីព្រោះខ្មុំពេញវ័យអស់នេះវានឹងយកចំណីដែលយើងដាក់នៅលើទូហ្នឹងយកទៅបញ្ចុះកូនដង្កូវឬក៏វាស៊ីខ្លួនឯងតែពីច្រើនគឺវាបញ្ចុះកូនដង្កូវ កូនបង្កើដែលមានអាយុចាប់ពី6ថ្ងៃឡើងគឺវាត្រូវការអាហារហ្នឹងហើយអញ្ចឹងបើសិនជាវាអត់មានចំណីធម្មជាតិទេកាលណាយើងដាក់ចំណីសពនិមិត្តហ្នឹងទៅចំណីហ្នឹងទៅគឺវានឹងបានទៅដល់ការរីកធំធាត់របស់កកូនឃុំដែលមានអាយុចាប់ពី6ថ្ងៃឡើងអញ្ចឹងបើស្ដាច់ ចាប់ពី4ថ្ងៃ5ថ្ងៃ6ថ្ងៃហ្នឹងគឺវាត្រូវការទឹកដោះគឺគេហៅជា liquid ខ្មែរយើងហៅទឹកដោះស្ដាច់បាទសត្វសត្វឃ្មុំស្ដាច់ឃ្មុំវាអត់មានទឹកដោះទេតែក្បាលកម្មករកាលណាវាមានអាយុ12ថ្ងៃ13ថ្ងៃវានឹងកើតកពេញវានឹងកើតប្រភេទកពក់ gel gel ហ្នឹងគឺពពក់អឺគេហៅទឹកដោះហ្នឹងឯង បាទជែលហ្នឹងដូចតែហួយបាទចឹងចាហួយហ្នឹងគឺវានឹងកើតនៅក្នុងក្បាលរបស់ឃុំកម្មករចឹងដើម្បីយកចែលហ្នឹងទៅបញ្ចុកកូនតកៅទាំងអស់ហ្នឹងកូនតកៅណាដែលមានអាយុចាប់ពី3ថ្ងៃ4ថ្ងៃនេះទៅចាប់ចាប់ពីវាញាស់វាញាស់មក3ថ្ងៃ4ថ្ងៃ5ថ្ងៃពី3ថ្ងៃហ្នឹងគឺកូនតកៅដែលញាស់មកហ្នឹងគឺវាត្រូវការអាហារមួយយ៉ាង គេហៅ gel ឬក៏ gel liquid ណាជាធម្មតាអា gel គឺវាសម្រាប់កញ្ចក់តែពួកកម្មពួកស្ដាច់ទេតែកម្មករនោះកញ្ចក់បានតែ2ថ្ងៃទេដល់ថ្ងៃទី6ទី7អាពួក gel ពួកកម្មករតូចតូចកូនតកៅតូចតូចហ្នឹងគេដែលកញ្ចក់រួចហើយបាទមុំមុំដែលមានដែលមាន gel ក្នុងក្បាលវាឡើងកញ្ចក់អាពួកកម្មករហ្នឹងគឺវា បញ្ចុះកូនតកើដល់ផ្សេងទៀតអាយុ5 6ថ្ងៃហ្នឹងហើយវាយកអាចណីហ្នឹងអាចណីដែលយើងដាក់ហ្នឹងយកទៅបញ្ចុះមួយជំនួសបាទអញ្ចឹងបើយើងអត់ដាក់អាចណីហ្នឹងទេឃុំយើងហ្នឹងវាអត់រីឃុំគាត់ដួតលាស់ទេវាសោយបាទអញ្ចឹងយើងត្រូវដាក់ចំណីហ្នឹងថែមបើក្នុងករណីណាដែលវាអត់មានលំអងធម្មជាតិហើយបើមានតែទឹកខ្មុំក៏មិនរីចម្រើនដែរដោយសារតែ វាអត់មានអាហារសម្រាប់កូនឃុំឲ្យវាញាស់ឲ្យធំលូតលាស់អញ្ចឹងកាលណាវាអត់មានធំអ្នកធំលូតលាស់ទេវាអត់មានអ្នកបន្តវេនបាទចឹងតែអត់មានអ្នកបន្តវេនយូរតិចទៅត្រឹមអាទិត្យពីរអាទិត្យទៅរលំលាអស់បាទខ្ញុំខ្លាំងដែលមាន7 8ប្រកងបាទមាន10ប្រកងអីទៅគេខ្ញុំនៅសល់ពី3ប្រកង អញ្ចឹងពួកខ្ញុំនៅក្នុងរដូវនេះវាអត់មានបងប្អូនឆែកមើលក្នុងទូវាអត់មានលំអងស្បនិមិត្តទេមានណានេះនៅជាប់ជើងខ្ញុំមានទីជួបបាទអញ្ចឹងយើងដាក់ទៅស្ដែកទឹកខ្មុំដោយដែលបងប្អូនបានឃើញពីខាងដើមវីដេអូមកអញ្ចឹងអញ្ចឹងបើគ្មានចំណីនឹងជំនួយទេគឺវានឹងមិនកើតបងកើតចៃទេ ហើយចំណីនេះវាមិនអាចកើតទៅជាតែខ្មុំទេបាទបាទបើសិនយើងដាក់ច្រើនវាកើតបាទទឹកស្ករយើងចាក់ច្រើនណាបាទយើងចាក់ពីថ្ងៃចាក់ច្រើនចាក់មួយថាមួយថាហ្នឹងពីថ្ងៃចាក់ពីថ្ងៃចាក់ចាក់ច្រើនច្រើនទៅចាក់រាល់ថ្ងៃបាទទៅវានឹងច្រើនចាក់ច្រើនហ្នឹងវាដាក់ទឹកច្រើនច្រើនទៅវាកើតដែរបាទអញ្ចឹងណា